on the line. the sound of my DJ. ពេលជាមនុស្សណានបានត្រឹមបងខ្លួនអូនមិនអាចខត់ចិត្តបងដែរប្រងបែកឡើយព្រោះអូនត្រឹមជាស្រីដែលបងមិនបានតពីគេ បងនឹងគេមានអារម្មណ៍នៅក្បែរគ្នា Studios, feat Mr. Roll, Pinky. DJ.